ជាងទៅតាមកាយវិការស្រលាញ់គេខ្លាំងប៉ុណ្ណាតើគេមានដឹងទេនេះជាសំឡេងបេះដូងលោកនាងកំពុងនឹងគេខ្សែចេញពីក្នុងបន្ទុំគេនាងខាងនាងនឹងនាងនាងខាងនោះកំពុងតែធ្វើអ្វីពេលណាដែលទំនេរដៃចង់ស្ដាប់សូរសំឡេងចង់ខលទៅតែបានទេ សែននឹងរូងនាងក្រៃលែងដោយក្មេងមិនធ្លាប់ស្គាល់ក្តីស្នេហាចងជួងមុងប៉ុន្តែអារម្មណ៍នឹងប្រាំរំអងបេងដូងធ្វើទុងអារម្មណ៍រំចោលវិញ្ញាណយើងខាងនេះនឹងនឹងខាងនោះបើសិនមានស្លាប់ហងហោទៅជួបគេភ្លាម អធិពលបែដងលោកលែងស្ងៀមទៀតមួយជុំហៀងសងនឹងគេខ្លាំងលែជាងខាងនោះមាននឹងខ្លះទេបើសឹងជាតមនេះសូមនឹងលៀងនេះផងចាតងខ្ញុំជាមនុស្សពិសេសចុងកងត្រាបែងដងនឹងគ្នាជារៀងរហូត ខាងនាងនឹងនាងនាងខាងនោះកំពុងតែធ្វើអ្វីពេលណាដែលទំនេរដៃចង់ស្ដាប់សូរសំឡេងចង់ខលទៅតែបានទេសែននឹងរូបនាងក្រៃលែងដូចក្មេងមិនធ្លាប់ស្គាល់ក្តីស្នេហាចង់ជួងមុំប៉ុន្តែអារម្មណ៍នឹងប្រាំរួ រុំចោលវិញ្ញាណនឹងខាងនេះនឹងនឹងខាងនោះបើសិនមានស្លាប់ហងហោទៅជួបគេភ្លាមអធិពលបែដងលោតលែងស្ងៀមព្រៀបមួយជុំហ៊ានសងនឹងគេខ្លាំងលែនឹងខាងនោះមាននឹងខ្លះទេបើសិនជាតោមនេះសូមនឹងម្នាងនេះផង ខ្ញុំជាមនុស្សពិសេសចំកងត្រាបែងដូងនឹងគ្នាជារៀងរហូតនាងខាងនេះនិងនាងខាងនោះបើសិនមានស្លាប់ហងហៅទៅជួបគេភ្លាមអធិពលបែដងលូតលែងស្ងៀម ជាតិមួយជុំហៀងសងនឹងគេខ្លាំងលែនាងខាងនោះមានដឹងខ្លះទេបើសិនជាតោមនេះសុំនឹងនាងនេះផងចាតងខ្ញុំជាមនុស្សពិសេសចុំកងត្រាបែងដូងនឹងគ្នាជារៀង